ឆ្នាំ2022តម្លៃខ្លួនកញ្ញា Rose ថត spot ខ្លីមួយ100,000ដុល្លារប្រៀបនាំសារមិនមែនជាប្រៀបនាំរឿងកញ្ញា Rose ពិតជាមានភ័ព្វលើស្រីទាំងពួងទាំងរូបរាងស្អាត និងចិត្តល្អតែងតែដើរធ្វើបុណ្យគ្រប់ច្រកល្ហកនោះនៅឆ្នាំ2022នេះអង្គើបុណ្យពីអតីតជាតិនិងជាតិនេះដែលនាងបានសាងគឺកំពុងហុចផលជាបណ្ដាបណ្ដាហើយដោយគេឈ្មោះរបស់នាងកាន់តែល្បីរន្ទឺហើយតម្លៃខ្លួនក្នុងការថត spot ក៏ឡើងថ្លៃជាបន្តបន្ទាប់តួយ៉ាង នៅថ្ងៃទី31ខែកក្កដាឆ្នាំ2022នាងបានថតស្ពតឲ្យផលិតផល Luxpat Collagen ក្នុងតម្លៃ100,000ដុល្លារក្នុងមួយគ្លីបខ្លីតារាស្រីដែលមានចំណេះដឹងខ្ពង់ខ្ពស់បញ្ចប់ថ្នាក់បរិញ្ញាបត្រកញ្ញា Rose បានគូបញ្ជាក់បន្ថែមថាថតស្ពតប៉ុណ្ណឹងស៊ីថ្លៃ100,000ដុល្លារបន្ទាប់ពីការលើកឡើងបែបនេះនៅលើបណ្ដាញសង្គម Facebook អ្នក comment មួយចំនួនហាក់នឹងមានមន្ទិលនិងអ្នកខ្លះមិនជឿតែម្ដងប៉ុន្តែបើតាមតេឡហីកលនាពេលកន្លងមក រឿងលុយកាក់ប៉ុណ្ណឹងប៉ុណ្ណឹងជារឿងតិចតួចណាស់សម្រាប់កញ្ញារុសហើយបើងាកទៅរឿងថាទីឡាន507និងរីសតពីពោះម៉ៃផ្កាយ2ធ្វើឲ្យផ្អើលមួយនគរនោះនាងថាជាការសម្ដែងហើយនាងសង្កត់ធ្ងន់ថាខ្ញុំមានឡានខ្លួនឯងជិះហើយភ្នែកមិនមើលទេជំវិញរឿងថ្លៃ sport នេះផងដែរលោកសម្បត្តិផាណា ដែលជា CEO ក្រុមហ៊ុនផលិតផល Luxpat Collagen ពុំបានបដិសេធការលើកឡើងរបស់កញ្ញារស់នោះទេនេះសបញ្ជាក់ឲ្យឃើញថាតម្លៃខ្លួន Hotspot របស់រស់100000ដុល្លារជាការពិតសូមរំលឹកដល់ fan fan កញ្ញារស់ឲ្យបានជ្រាបថាឆ្នាំថ្មីនេះយីអ៊ុនកញ្ញារស់កំពុងតែឡើងខ្លាំងស្របពេលទីផ្សារសិល្បៈកំពុងតែពុះកញ្ជ្រោលធ្វើឲ្យនាងមមាញឹកខ្លាំងរហូតផ្ដាំទៅក្រុមហ៊ុនលក់ថ្នាំពង្រីកដើមទ្រូងថា ខាងក្រុមហ៊ុនលក់ថ្នាំពង្រីកដើមទ្រូងត្រូវហៅចារុសកងត្រាការងាររស់រាន់ឲ្យហើយទៅព្រោះឥឡូវគេកំពុងដេញថ្លៃតម្លៃខ្លួនចារុសច្រើនក្រុមហ៊ុនណាស់ដើម្បីឲ្យចារុសធ្វើ BA